about ទៅក្រោយអ្នកសុខជុំស្មាលជុំដីចឹងមិនជាមកមានទឹក អូសស្មៅស្មៅនេះជាមួយលុយនោះនេះបោកតាទៅយកទឹកអូខេណាអានេះស្មៅបោក on trên thế hệ thống vì dựng độ rất rất sạch độc ទាន់បានអីប្រព័ន្ធទៀតផងជីធម្មជាតិក៏ទាន់បានដាក់ចាំឡើងហើយវិញកោះលកៃណាមកអូមកនឹងអត់ចូលដល់គោទេ chiên mà mềm hết em kia nó thôi cài cọt là cài như trên nó này nó này tôi coi chị thôi chị thôi Chụp. cùng chị đi បានលកៃហ្នឹងបានខ្មៅជានេះដុសកុំលកៃហ្នឹងមកខ្វះដល់លកៃវាវែងវាបោកដងដែរណាមកនៅគុំធំធំគុំខ្លាំងនេះអង្គុយទៅមកមក của mình yeah. Dạ. Ủa mày Ờ, tôi khiên tôi បាយតិចគុំអូអូមកកលខៃគេមកមកគុំតែត្រូវទឹកភ្លើងមកល្អទេអង្គទឹកដង នោះនៅមកជួលហ្នឹងធ្វើហើយអត់អត់ទឹកហ្នឹងខាន់គោះគុលកយអំហ្នឹងធំធំហ៎ ទុកបាត់ដឹងទៅយកខ្វាងស្មៅនឹងវាស្មៅអូទៅណោនេះក្បីពេញជ្រុតស្មៅនឹងលក់ហើយនឹងក្បីស៊ីគោស៊ី Acayip acayip. Anh ấy đam nhất. Cùng tụi tụi mồm. Dạ. Anh ấy vừa nấu chia. Wow. mặt nấu thêm. Ô, cool khay.